អូខេបាទខ្ញុំនឹងបើកអឺវគ្គដំបូងបាទក្នុងការទស្សនាបាទកន្លែងកសិដ្ឋានចំឃុំណាអញ្ចឹងសម្រាប់អ្នកដែលមាន ចំណាប់អារម្មណ៍បាទចង់មកមើលបាទថាតើអ្វីទៅជាការចិញ្ចឹមឃុំអានេះគឺជាឱកាសបងប្អូនចិត្តហើយយើងនឹងកំណត់ថ្ងៃណាមួយដែលយើងអាចជួបជុំគ្នាហើយយើងអាចមកមើលនៅកសិដ្ឋាន បានបាទអញ្ចឹងសម្រាប់បងប្អូនពីមុនពីមុនដែលធ្លាប់តាក់ទងមកបាទចង់រៀនចង់អីអានេះគឺខ្ញុំគេហៅថាបើកវគ្គចាប់ដើម ដើម្បីបងប្អូនស្គាល់សិនអំពីរបរចិញ្ចឹមឃ្មុំថាតើការចិញ្ចឹមឃ្មុំនេះគេចិញ្ចឹមបែបណាហើយវាមាន ផលលំបាកយ៉ាងម៉េចខ្លះហើយវាមានផលចម្រើនអីខ្លះដែលតកតងទៅនឹងការចិញ្ចឹមឃ្មុំអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានណាហើយអ្វីដែលខ្ញុំបានបង្ហាញនៅវីដេអូមុននេះគឺតាក់ទងនឹងពូជបាទដល់រដូវកស៊ូហើយ បាទអញ្ចឹងកស៊ូកាលណាវាចាប់ផ្ដើមជ្រុះស្លឹកបាទវាជ្រុះស្លឹកថ្មីវាលាស់ស្លឹកថ្មីវាជ្រុះស្លឹកចាស់ វានឹងមានទឹកដមបងប្អូនអាចឃើញនៅខាងក្រៅខ្ញុំនេះបាទខ្ញុំវាចាប់ដើមធ្វើការមែនតើបាទបាទយើងមើលទៅខ្ញុំវាធ្វើការខ្លាំងមែនតើនេះកំឡៅអូឃើញនេះចឹងកស៊ូចាប់ដើមលាស់ស្លឹកអីបាទស្លឹកខ្ចីហ្នឹងបាទនេះនេះបាទនេះគឺស្លឹកខ្ចីហ៎បងប្អូនណាអានេះស្លឹកចាស់ដែលវារៀបជ្រូក ហើយនេះស្លឹកខ្ចីអញ្ចឹងស្លឹកខ្ចីទាំងអស់ហ្នឹងលាស់មកក៏លាយជាមួយទៅនឹងកលែងអឺទឹកដមផងដែរបាទចុះបើសិនជាបងប្អូនបជាទិញទឹកខ្មុំបើសិនជាបងប្អូនបជាទិញខ្មុំពីពួកខ្ញុំឥឡូវខ្ញុំអត់មានវាយទឹកវាយទេបាទបញ្ជូនទៅទាំងមានទឹកមានអីទាំងតែម្ដងដើម្បីបងប្អូនបានភ្លក់ណាបាទហើយតម្លៃសម្រាប់ពូជខ្មុំបងប្អូនអាចឆាតចូលនៅក្នុង page បាទឆាតចូល homepage ឬក៏ call តាមរយៈលេខទូរស័ព្ទនៅលើវីដេអូហ្នឹងអូខេបាទអញ្ចឹងសម្រាប់ពូជពូជគឺជារឿងសំខាន់នៃការជ្រើសរើសក្នុងការចិញ្ចឹមបាទដូចមន់ជ្រូកទាគោកបីដូចគ្នាដែរបាទមិនមែនចេះតែរើសមកចិញ្ចឹមទេបាទជួនកាលយើងដាក់ដូចគេដែរគេបានផលច្រើនយើងបានផលតិចបាទអញ្ចឹងពូជគឺជារឿងសំខាន់ដែលបងប្អូនត្រូវតែគិតគូរណាអូខេ បាទអញ្ចឹងជួបគ្នានៅក្នុងពេលឆាប់ឆាប់ហ្នឹងបើសិនជាអ្នកដែលមានចំណាប់អារម្មណ៍តាក់ទងទៅនឹងការចិញ្ចឹមឃ្មុំឬក៏ចង់បានពូជយកទៅចិញ្ចឹមអូខេបាទអញ្ចឹងជួបគ្នា